លោកសែមបូរ៉ាអគ្គនាយកទូរទស្សន៍អនឡាញដំបូងគេនៅកម្ពុជា បានប្រគល់ទឹកស្ព្រីងប្រូវីដា ចំនួន50កេសដល់សមាគមអភិវឌ្ឍន៍អ្នកសារព័ត៌មានកម្ពុជា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 គមន៍នានានិងអ្នកសារព័ត៌មាន ដែលបាន ចូលរួមក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលផ្នែកសរសេរព័ត៌មាន កម្រិតខ្ពស់នៅឯរាជបណ្ឌិតសភាកម្ពុជាគួររំលឹកផងដែរក្នុងនោះលោកសែមមូរ៉ាបានថ្លែងបញ្ជាក់ថាទឹក Spring Provida ជា ទឹកជំនួយដល់សុខភាព និងជាទឹក Spring ដំបូងគេនៅកម្ពុជាហើយជាប្រភព មក ពីជួរភ្នំកំពតជាងនេះទៅទៀតក៏ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ក្រុមហ៊ុនដូនពេញ Trading ឯក ផងដែរដែលជនិច្ចកាល តែងតែជួយ ដល់កីឡាករសឹងគ្រប់ប្រភេទជាពិសេស មន្ត្រីប៉ូលីសស្រាចរតាមគោលដៅនានាក្នុងរាជធានីភ្នំពេញជាចុងក្រោយតំណាងឲ្យសមាគមអភិវឌ្ឍអ្នកសារព័ត៌មានកម្ពុជាសូមថ្លែងនៅអំណរអគុណលោកសែមបូរ៉ាព្រមទាំងក្រុមការងារដែលតែងតែចុះជួយបងប្អូនអ្នកសារព័ត៌មាននិងមន្ត្រីសារាចរគោលដៅក្នុងរាជធានីភ្នំពេញនេះជាការចូលរួមចំណែកនៃម